បាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាអឺវិលត្រឡប់មកខ្ញុំម្ដងទៀតហើយគឺដុល្លារ MMO បាទថ្ងៃនេះខ្ញុំអបសុកខ្ញុំមកដើរលេងជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំហ្នឹងហើយហើយបងប្អូនអរគ្នាយើងដើរមើលធម្មជាតិទេសភាពណាហ្នឹងហើយ ឃើញស្អាតអីចាំជួយចុច like ហើយនិង subscribe របស់ចាខ្ញុំមួយផងហ្នឹងហើយហើយនៅនេះគឺបូរីគឺប្រទេសលវែងណាបងប្អូនផ្ទះដែលគេមិនទាន់ធ្វើហើយនេះនេះនេះផ្ទះឃើញអត់គឺផ្ទះផ្ទះគឺដូចដូចគ្នាបាទបងប្អូនទាំងអស់គ្នាបើសិនជាចង់ទិញផ្ទះឬចង់ទិញអីចាំតាក់ទងមកខ្ញុំបានណា គឺមានផ្ទះផ្ទះស្អាតស្អាតផ្ទះស្អាតស្អាតនេះផ្ទះមើលមើលនេះគឺគឺស្អាតមែនតេនបាទស្អាតមែនតេនផ្ទះ ហើយបងប្អូនទាំងអស់គ្នាហើយកុំភ្លេចចុច like ហើយនិង subscribe ចំណែនខ្ញុំមួយផងបាទផ្ទះគឺស្អាតស្អាតណាស់បងប្អូនអាចមើលបានណាគឺជាជនរស់នៅច្រើនច្រើនដែរបើគេទៅធ្វើថ្មីណាគេទៅធ្វើថ្មីផ្ទះបាទ chị nên cô bà <laughs> cô chị chưa cô ấy bọn nó nghe như bàn ôi vô vô thông này cô bà sáng xong ở phơi ờ, lụa nè bọn nó thìមួយទៀតនេះគេកំពុងសាងសង់បាទកំពុងសាងសង់ធ្វើលក់ទៀតណាបងប្អូនអរគ្នាហ្នឹងហើយ គឺស្រស់ស្រាយមែនទែនពេលយើងចេញមកក្រៅអីមានវាលស្រែវាលអីណាយើងអាចមើលបានណាហ្នឹងហើយគឺមើលទៅទេសភាពគឺស្អាតមែនទែនបងប្អូនមើលទេសភាពណា វ៉ាវមានលោកខែទៀតមកប៉ុនខ្ញុំដេចតាមខ្ញុំអត់តនេះគឺនៅខាងនោះនោះមានវាលស្រែមានស្រែណាមានស្រែធំស្គឹមស្កៃ ភ្លៀងទឹកភ្លៀងបងប្អូនចូលចិត្តខ្ញុំហើយក៏ជួយគ្រប់ត្រូលខ្ញុំបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like ហើយ subscribe ចំណែខ្ញុំមួយផងបងប្អូនអរគ្នាហ្នឹងហើយឲ្យខ្ញុំមានកម្លាំងចិត្តធ្វើ channel YouTube តទៀតណាហ្នឹងហើយការស្រឡាញ់ របស់អ្វីមួយយើងនឹងខំប្រឹងខំប្រឹងធ្វើវាបានណាហ្នឹងហើយដូចជាខ្ញុំខំធ្វើ YouTube ដើម្បីបំពេញការស្រឡាញ់របស់ខ្ញុំហ្នឹងហើយអ្វីដែលយើងស្រឡាញ់ហើយយើងត្រូវធ្វើឲ្យបានយើងត្រូវតែព្យាយាមទ្រាំនឹងខ្ញុំ បានថ្ងៃនេះខ្ញុំធ្វើ channel មួយដែលអាចរលួយបាន ហើយចំណូលក៏វាបានតិចតួចអញ្ចឹងណាហើយការឆ្លាញ់ចំណូលតិចតួចក្តី ច្រើនក្តីក៏យើងអាចនឹងថាមានកម្លាំងចិត្តធ្វើទៀតណាហ្នឹងហើយនេះវាស្រែបងប្អូនអរគ្នាអឺហ្នឹងហើយមើលវាលស្រែណាស្អាតស្អាតមែនទែន selfie ហើយបងប្អូនអរគ្នា selfie អត់យើងអាចដើរមើលតាមទេសភាពគឺវានិយាយរំទៅស្រះស្រះខួរក្បាលហ្នឹងណា ពេលយើងដើរចេញក្រៅអញ្ចឹងវាស្លាប់ខួរក្បាលមែនទែនបងប្អូនទាំងអស់គ្នាបើយ៉ាងហ្នឹងបើបើបានមកមើលផ្ទាល់ជាមួយខ្ញុំប្រហែលជាវាវាវាបាត់កង្វល់អស់រលីងវាអឺមើលទៅវាស្លាស់ស្លាស់ខួរក្បាលយើងថាស្លាស់ភ្នែកស្លាស់អីយើងអសយើងអសតែ stress សម្រាប់អ្នក stress សម្រាប់អ្នកខូចចិត្តសម្រាប់អ្នកអីណា គឺអាចអាចមកមើលទេសភាពទេសភាពស្រកស្រែទេសភាពដែលពោពេញទៅដោយ សម្រស់ធម្មជាតិហ្នឹងណាហ្នឹងហើយនេះសម្រស់ធម្មជាតិគឺធម្មជាតិសតសាតបងប្អូនទាំងគ្នាហើយស្រូវនេះស្រូវចាំមើលខ្ញុំអត់មើលស្រូវ ត្រូវស្រែយើងនឹងមានទឹកមានអីណាគឺស្អាតមែនទែនហ្នឹងហើយអាចមើលបានបងប្អូនទាំងគ្នាបើអឺបានជាមើលហើយអាចសៀចែកអន្លេគ្នាមើលណា ព្រៃធម្មជាតិងាយបានមើលណាការស្រឡាញ់គឺ ជាការខំប្រឹងរបស់យើងបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like ហើយ subscribe YouTube ខ្ញុំមួយផងនេះខ្ញុំទឹកអោ Mm-hmm. ប្រពន្ធខ្ញុំនៅនៅឡៃណាអត់ឃើញក៏ដើរតាមអត់តននឹងនេះខ្ញុំធ្វើការដើរទៅវិញឯងខ្លាចគាត់ថាខ្ញុំណាបងអស់គ្នាបងប្អូនទាំងអស់គ្នាតែមានក្តី សម័យថាចង់បានអ្វីមួយអឺហើយយើងចង់បានអ្វីមួយ គឺយើងធ្វើឲ្យបានអត់ សម្រាប់ខ្ញុំខ្ញុំចង់បានអ្វីមួយខ្ញុំចង់បំពេញកាតព្វកិច្ចអ្វីមួយគឺខ្ញុំធ្វើវាឲ្យបានខ្ញុំអត់អឺនិយាយថាអត់អត់ចោះចេញទេពុយឧបសគ្គប្រមាណអីប្រមាណក៏ខ្ញុំអត់ចោះចេញដែរព្រោះជីវិតម្នាក់ម្នាក់គឺមិនមែនជោគជ័យទាំងអស់ទេគឺវាមានបរាជ័យហើយនឹងលាយឡំគ្នាជាមួយបរាជ័យជោគជ័យគឺលាយឡំគ្នាហ្នឹងហើយអ្នកខ្លះ ជោគជ័យតែគេស្គាល់បរាជ័យច្រើន អ្នកជោគជ័យធ្លាប់បរាជ័យអញ្ចឹងតែអ្នកបរាជ័យអត់ធ្លាប់ជោគជ័យទេអញ្ចឹងហ្នឹងហើយយើងធ្វើអ្វីមួយវាមិនងាយបានជោគជ័យទេទោះបីតែខ្ញុំ ធ្វើរាល់ថ្ងៃនេះក៏ខ្ញុំមិនមែនជោគជ័យដែរគឺក្រក្ររហាមទេរងថ្ងៃរហាមមែនទែនហ្នឹងហើយ តែហាមយកតែមែនទេណាមើលតែសន្លៀកពាក់ខ្ញុំ ដែលពាក់រាល់ថ្ងៃទៅខ្ញុំគឺក្រមែនទេក្រតែតស៊ូតស៊ូគង់តែថ្ងៃណាមួយខ្ញុំវាអាចនឹងទៅមុខបានអាចនឹងអីណាការស្រឡាញ់ការតស៊ូការព្យាយាមគឺវា សំខាន់សម្រាប់មនុស្សម្នាក់ម្នាក់ណាសំខាន់មែនទែនតស៊ូខំប្រឹងមានអ្វីខ្លាំងជាងតស៊ូទេអ្នកខ្លះអឺផ្ទះអត់មាននៅផងសម្ភារៈអត់មានធ្វើផង ហើយគេខំគេខំគេខំឥឡូវផ្ទះគេក៏នៅស្រួល សម្ភារៈប្រើប្រាស់គេក៏មានច្រើនហើយសប្ងៃអ្នកអ្នកដែលតស៊ូគឺសម្បូរណាស់ការជោគជ័យការជោគជ័យសម្បូរមែនទែនឲ្យតែយើងខំប្រឹងតស៊ូជំនះឧបសគ្គណាដែលយើងកុំឃើញថាឧបសគ្គមួយ យើងគិតថាយើងយើងឈប់ ឧបមាថាខ្ញុំខ្ញុំធ្វើ YouTube ទទួលឧបសគ្គអ្វីខ្លះទី1អឺដាច់ channel ទី content ជាប់ copyright អ្វីអ្វីដែលយើងយកមកពីគេហើយ YouTube បានដកចេញសួរតាអានឹងយើងយើង stress អត់សម្រាប់ខ្ញុំខ្ញុំពេលខ្លះខ្ញុំ stress តែខ្ញុំគិតឡើងវិញថា អឺគេដកយើងដោយសារអីហើយយើងធ្វើអីខុសខ្លះហ្នឹងហើយជួនកាល YouTube យើងមិនធ្វើអ្វីខុសក៏ YouTube បានដកដែរយើងមិនធ្វើអ្វីខុសក៏ YouTube បានដកដែរហើយយើងដោះស្រាយដល់របៀបណាយើងមានតែធ្វើធ្វើថែមធ្វើថែមហើយយើងមានតែអឺ ព្យាយាមធ្វើមួយទៀតហើយទី2យើងដាក់ស្នើសុំ YouTube ឡើងវិញជួនកាល YouTube ឲ្យអប្រុសជួនកាលឲ្យអត់អញ្ចឹងណាបងប្អូនទាំងគ្នាខ្ញុំធ្វើបាក់ទឹកចិត្តខ្ញុំអត់ចង់ធ្វើអីទេខ្ញុំខ្ញុំបាក់ទឹកចិត្តមែនទែនការធ្វើ YouTube ខ្ញុំធ្វើខ្ញុំធ្វើតាំងពី2018 2018ខ្ញុំថ្នាក់ទី7 ខ្ញុំធ្វើពី0 subscribe រហូតដល់បាន 9k នេះគឺខ្ញុំធ្វើមែនទែនគឺវាហត់ហត់ដែរតែយើងស្រឡាញ់ហើយម្នាក់ម្នាក់គេថាញោមឈួតគ្រប់គ្នាឃើញខ្ញុំដើរលេលើឡប់លេគឺម្នាក់ម្នាក់គេថាខ្ញុំឈួតហ្នឹងហើយអ្នកទាំងអស់គ្នាអាច ថាខ្ញុំឈួតតែខ្ញុំ ស្រឡាញ់ការឈួតរបស់ខ្ញុំអញ្ចឹងណាហើយខ្ញុំ ក្រិនតែចង់ប្រាប់ អ្នកទាំងអស់គ្នាថាយើងធ្វើអ្វីមួយយើងតស៊ូយើងព្យាយាមវាគង់តែបានសម្រេចទេហ្នឹងហើយអឺប្រពន្ធខ្ញុំឃើញខ្ញុំនិយាយច្រើនពេកក៏អង្គុយមើល ទួយហ្នឹងហើយហើយយើងបងប្អូនអរគ្នាស្ដាប់ខ្ញុំនិយាយបណ្ដើមើលទេសភាពបណ្ដើទៅមានអារម្មណ៍ថាស្រស់ស្រាយដូចខ្ញុំអត់ស្ដាប់ខ្ញុំខ្ញុំដើរខ្ញុំស្រស់ស្រាយខ្ញុំលំហែលំហែខុសក្បាលខ្ញុំគឺស្រស់ស្រាយមែនទែន ហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយ subscribe ចំណែកខ្ញុំមួយផងបាទឲ្យខ្ញុំមានឲ្យមានកម្លាំងចិត្តធ្វើឈួតតទៀតបាទហើយសម្រាប់ YouTube ការបដូរ content ក៏វាអាចប៉ះពាល់ដែរតែ content ខ្ញុំឥឡូវនេះខ្ញុំធ្វើ2 content content ទី1គឺ content RC content RC គឺ content កូនឡានហ្នឹងណា ហ្នឹងហើយហើយ content ទី2គឺការដើរលេងកំសាន្តតាមវាលស្រែអញ្ចឹងណាហើយថតតាមទេសភាពថតតាមក្រុងថតតាមទីក្រុងថតតាមវាលស្រែថតថតគឺឃើញអីថតនឹងអញ្ចឹងហ្នឹងហើយថតទៅយើងនឹងវា relax គេហៅថា relax ខួរក្បាលយើងថាកុំអោយយើង stress ច្រើនបងប្អូនអរគ្នាហ្នឹង បាទខ្ញុំដូចជានិយាយច្រើនពេកហើយហើយបើចូលចិត្តនៅវីដេអូមួយនេះអឺកុំភ្លេចចុច like ហើយ subscribe នឹង channel ខ្ញុំមួយផងបងប្អូនទាំងអស់គ្នាអឺឲ្យខ្ញុំមានកម្លាំងចិត្តធ្វើណាណាហ្នឹងហើយហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹង ទេ ហើយបងប្អូនទាំងអស់គ្នាចូលអឺចូលចុចចុច like ហើយណា subscribe ផងហើយដាក់សញ្ញាកណ្ដឹងផងហើយ ហើយជូនពោបងអ្នកទាំងអស់គ្នារស់ស៊ីមានបានកើតការទៅជាទៅជុំគ្រប់គ្រងគ្រួសារទៅណាមកណាប្រកបដោយសុវត្ថិភាពធ្វើដំណើរអីប្រកបដោយសុវត្ថិភាពរស់ស៊ីមានបានដុល្លារចូលហៀផ្ទះអញ្ចឹងហ្នឹងហើយអរគុណច្រើនបងប្អូនទាំងគ្នាបាយបាយ